ណាជាបឋមខ្ញុំកណាសូមនមស្ការថ្វាយបង្គំចំពោះគុណចាស់ធារាធិរៈគ្រប់ព្រះអង្គសូមប្រានពលលោករស្រីនាងកញ្ញាខ្ញុំបរិស័ទទាំងអស់ដែលកំពុងទទួលស្នាការ live ផ្ទាល់ផ្សាយជីពីមជ្ឈមណ្ឌលធរកម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃច័ន្ទពីកើតខែផលគុណឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2020 23 សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិកម្មវិធីសិក្សានិងការអប់រំនៅ កម្ពុជាក្រមរបស់យើងថ្ងៃនេះខ្ញុំកណ្ណាបានរដ្ឋនាមគុណចាស់តាមពីរព្រះអង្គប៉ុន្តែឥឡូវបានមួយអង្គសិនចូលក្នុងកម្មវិធីណាថាស្វាគមន៍ទានសុខបាយណាស្វាគមន៍គ្រូសុខសบายណាគុណចាស់នន្តនិចញាណបៈញាណបៈវិរិយៈ វិរិយៈថេនៅខាងខាងខេត្តប្រដពាំងហើយគុណចាស់ជា សកម្មជនផ្នែកខាងសិក្សាអប់រំនៅខាងដែនដីកម្ពុជាក្រនរបស់យើងហើយគុណចាស់បានចូលរួមជាមួយខ្ញុំណាបានម្ដងដែរឥឡូវមកមិនអស់ចិត្តចង់ហៅគុណចាស់ចូលទៀតប៉ុន្តែចង់បានពីរបីអង្គដែរឥឡូវបានតែមួយអង្គសន្ទនាគ្នាលេងសិនទេណាហ្នឹងហើយដោយសារតែគុណចាស់បានតាក់តងទៅគុណចាស់អូត្រាវគុណចាស់គ្រូ វជាអធិការវត្តអូត្រោហ្នឹងលោកចូលដែរប៉ុន្តែឥឡូវដាច់ភ្លើងអញ្ចឹងទៅក៏បានមួយអង្គសន្ទនាលេងទីសិនទៅអញ្ចឹងគុណចាស់ថ្ងៃនេះខ្ញុំកណាមិនមានអីជាប្រធានបទធំដុំទេដោយសារតែកម្មវិធីរបស់យើងយើងផ្ដោតអារម្មណ៍ទៅលើការអប់រំ ការសិក្សាអប់រំហ្នឹងកាលពីសប្តាហ៍មុនមុនខ្ញុំកណាបានមុនគុណចាស់ចូលរួមជាមួយនឹងខ្ញុំកណា បានជជែកគ្នារឿងសិក្សាប្រឡងប៉ុន្តែឥឡូវហ្នឹងប្រឡងអីហ្នឹងចប់សពគ្រប់អស់ហើយឥឡូវណាចង់សួរអំពីស្ថានភាពប្រសង់បានសម្រាប់ពីសិក្សាអស់ទៀតហើយហើយមាននៅនៅសល់អង្គណាខ្លះដែលនៅវត្តហើយនឹងមានត្រឡប់ទៅសុខអស់ទៀតណាកណានៅបន្តបើបន្តដល់ថ្នាក់អប់រំរួមកណា អញ្ចឹងនៅសល់លោកខ្លះខ្លះ ពីព្រះអង្គចឹងនៅវត្តអញ្ចឹងគេនៅហើយមានអង្គខ្លះតស្រុកដែរចំណាអូខេអញ្ចឹងគុណចាស់មានអីជាការបង្ហាញជូនដល់ប្រិយមិត្តរបស់យើងថាតើគុណចាស់នឹងមានកំណត់យ៉ាងណាដើម្បីធ្វើពិធីយ៉ាងណាដើម្បីរក ការអប់រំយុវជនរបស់យើង ជាពិសេសបរដ្ឋខ្មែរក្រមយើងឲ្យបានចេះសរខ្មែរច្រើនទានមានមានកំណត់យ៉ាងណាដើម្បីអឺចង់ឲ្យទាននឹងជួយអំពីគោលបំណងសំខាន់ដែលគុណចាស់ចង់បានណាទេសូមនិមន្តទេគណៈសូមមស្ការស្នងគ្រប់អង្គដល់សេចក្តីគោរពសេចក្តីជ្រះថ្លាចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងចាប់ទុទិស ដោយសេចក្តីរាប់អានយ៉ាងសុទ្ធស្នាលអំពីខ្ញុំកាលណាខ្ញុំកាលណាធម្មភាពអញ្ចឹងដូចជាព្រះអង្គគ្រូក៏បានឃើញចាស់ស្ដីហើយចំពោះតតិភាព សង្គមរបស់ផងយើងនាពេលបច្ចុប្បន្នឃើញថាដំណើរឬក៏ផែនការនៃការសិក្សារៀនសូត្ររបស់កូនចៅខ្មែរក្រមយើងពិសេសគឺផ្សំដែលបានខិតខំ លះកាត់នៅពេលវេលា មកសិក្សារៀនសូត្រនេះកត្តាធំបំផុត គឺផ្ដោតទៅលើ ប្រជាធិការតាមអនាវត្ត ដែលមានគោលគំនិត ស្រឡាញ់នៅវិស័យការសិក្សាក៏ដូចជា ស្រឡាញ់នៅអសរសាស្ត្រជាតិប្រពៃណីវប្បធម៌ទំនៀមទម្លាប់ដាស់តឿនកើនរំលឹកដល់អាណាព្យាបាលគឺមានម្ដាយឪពុក ហើយពិសេសទៀតគឺប្រសង់ឲ្យមានគំនិត ក្នុងការស្រឡាញ់ នៅការសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែររបស់ផងយើង ពិសេសគឺបច្ចាតិការនៅវត្តយើងត្រូវមានការឃោសនាដឹកនាំដល់និយាយតាពុទ្ធបរិស័ទដែលត្រូវជាអាណាព្យាបាលរបស់បងប្អូននឹងគឺអោយអាណាព្យាបាលទៅតាមគឺដឹកនាំកូនចៅមកវត្តបានសិក្សារៀនសូត្រនៅអក្សរសាស្ត្រខ្មែរមកពីយើងគិតថា សាលារៀនដែលបើកអសរសាស្ត្រខ្មែរគឺមានតែកណ្ដងវត្តទេដែលជាមូលដ្ឋាន ជាគ្រឹះស្ថានមួយដ៏មុតមមដ៏រឹងប៉ឹងសម្រាប់បណ្ដោះនៅគុលគំនិតនៅដំណើរការសិក្សារៀនសូត្រអសរសាស្ត្រខ្មែររបស់ផងយើងហើយកត្តាធំចម្បងគឺផ្ដោតទៅលើប្រសង់ប្រសង់គឺជាសសរទ្រូងរបស់ជាតិរបស់សាសនា គឺត្រូវមានគោលចំហររឹងមាំ ចំពោះការបួសហើយយើងរៀនសូត្រតាំងពុទ្ធចក្រដីតាំងអាណាចក្រដីពិសេស គឺផ្នែកខាងពុទ្ធសាសនាហើយបានសិក្សារៀនសូត្រនៅអសរសាស្ត្រខ្មែរបានមានចំណេះដឹង ដើម្បីអ្វីដើម្បីបន្តក្នុងការ ជួយជ្រោមជ្រែងដឹកនាំក្នុងសង្គមរបស់ផងយើងបានសិក្សារៀនសូត្រនេះយើងឃើញថាអឺការរីកចម្រើនរបស់ខ្មែរយើងមួយថ្ងៃទៅមួយថ្ងៃគឺ មានការរីកចម្រើន ហើយឱកាសសម្រាប់យើងសិក្សាក៏ ទូលំទូលាយជាងពីមុនដែរអញ្ចឹងយើងគ្រប់បីមានសតិមានស្មារតីក្នុងការដឹកនាំកូនចៅខ្មែរសិក្សានៅអក្សរសាស្ត្រខ្មែរនោះបាទអឺកូនចាស់បើសិនជាមានវត្តខ្លះខ្លះដែលកូនចាស់មានដែលឃើញទេនៅក្នុងខាងកណានោះខាងខេត្តពលាវនោះគឺថាមានវត្តដែរតែនៅចិត្តតែមានការធ្លាក់ចុះអំពីការបួសរៀនអឺ តើខាងខេត្តកូនចាស់ហ្នឹងមានវត្តខ្លះមានវត្តដែរតែ មានការចូលបួសច្រើនដែរទៀតកណាបើយើងគិតស្ថិតិចំពោះព្រះសង្ឃគឺបើគិតពីបច្ចុប្បន្នសង្ឃយើង គឺមានការផ្លាក់ចុះចំនួនច្រើនបើយើងគិតថាកាលកថង 7 8ឆ្នាំមុនប្រសង់គឺយើងមានស្ថិតិកើនដល់ពេលបច្ចុប្បន្នហ្នឹងប្រសង់យើងធ្លាក់ចុះកម្រិតប្រហែលជា10ធ្លាក់ចុះប្រហែលជា2នៅសល់តែ8ទេក្នុងការបុករៀនហើយតាមបណ្ដាវត្តខ្ញុំថានៅខេត្តណាដែរពិសេសគឺខេត្តកណាហ្នឹងគឺប្រសង់មានស្ថិតិបុករៀនតិចជាងមុនគ្រូកណាអាហ្នឹងអាហ្នឹងមកពីកតាអីមកពីកតាបុករៀនមិនធ្លាក់ចុះមកពីអឺ ប្រជាពលរដ្ឋយើងមិនបានគិតគូរឬក៏មកអំពីសម័យទំនើបហ្នឹងវាទៅជាគិតអំពីសម្ភារៈនិយមច្រើនទៅបាត់អាការ ចង់បួសរៀនឬក៏ចង់ទៅទៅធ្វើការនៅដូចជានៅពេងកអីចឹងជាដើមទៀតអាហ្នឹងវាមកអំពីកតាអីខ្លះទៀតកណាគ្រូបើយើងគិតផ្នែកខាងហានិភ័យគឺអាចកើតឡើងជាច្រើន ផ្នែកទី1គឺផ្នែកខាងសម្ភារៈនិយមគឺ វាសម្បូរបែបវាពេញនិយមសម្រាប់ការប្រើប្រាស់របស់អឺខ្មែរយើងហើយទី2ទៀតគឺសម្រាប់ការឃោសនាការផ្សព្វផ្សាយរបស់បច្ចាតិកាទី1ទី2គឺម្ដាយឪពុកយើងមិនបានចាប់អារម្មណ៍ចំពោះការបួសរៀនរបស់ព្រះសង្ឃរបស់កូនចៅខ្មែរហើយកាលណាបើយើងមិនមានការចាប់អារម្មណ៍ទៅកូនចៅរបស់ យើងក៏មិនមានទឹកចិត្តក្នុងការ អឺចូលមកបួសរៀនអក្សរសាស្ត្រខ្មែរដែរហើយអឺវាអាចទៅជាហានិភ័យមួយសម្រាប់ទូអនាគតដែលយើងមិនបានចាប់អារម្មណ៍ក្នុងការថែរក្សា ដូចជាការបួសរៀននិងសិក្សារៀនសូត្រនៅអក្សរសាស្ត្រផ្នែកខាងពុទ្ធសាសនារបស់ផងយើងនឹងគឺជាកត្តាដែលយើងយល់ឃើញទាំងអស់គ្នានោះបាទដូច្នេះយើងមើលទៅដល់ពេល ប្រសង់ខ្វះការចូលរៀនខ្វះការចូលបួសរៀនអញ្ចឹងហើយនឹងមិនបានបួសនៅក្នុងវត្តផ្សេងផ្សេង ដែលមាន ការធ្លាក់ចុះតើយើងមើលទៅថាការថែរក្សានិយាយទៅគេហៅថាបេតិកគេហៅថាគ្រប់ភ័ណ្ឌរបស់វត្តហ្នឹងវាមានការបាត់បង់មានការខូចខាតអីចឹងទៅវាមានការទទួលថែរក្សាអីបានល្អទេតែមើលតាមវត្តខ្លះដែលខ្វះលោកចឹងមើលទៅដូចយ៉ាង មានណាជួយថែរក្សាវិហារគាត់អីហ្នឹងទៀតណាណាមានមានការឃើញអញ្ចឹងទៀតកណានឹងវាអាចនឹងកើតមានទៅតាមបណ្ដាវត្តមួយចំនួន ដែរហើយវាក៏បន្ទូធោទៀតតាមវត្តបណ្ដាវត្តខ្លះទៅមានប្រសងគូរៀងច្រើនហើយការថែរក្សានៅទីវត្តអារាមក៏បានត្រឹមត្រូវសមរម្យល្អដែរហើយតាមបណ្ដាវត្តខ្លះដែលមានប្រសងគូរៀងតិចយើងដឹងហើយថាវត្តនីមួយៗគឺទំហំនៃប្រទេសដីរបស់វត្តគឺច្រើន ហើយទំការូផនរបស់វត្តគឺច្រើនទៀតបើសិនណាប្រសងគឺមានតិចគឺគឺមានអ្នកណាដែលជួយរក្សាជួយបោសសម្អាតជួយមើលថែរៀបចំអញ្ចឹងកាលណាបើយើងខ្វះអ្នកបោះរៀនខ្វះអ្នកជួយមើលថែជួយរៀបចំអញ្ចឹងយើងឃើញថាសម្ភារៈតាំងគ្រូផនក្តីនៅក្នុងវត្តមានការបាត់បង់ មានការខូចខាតណាណាណាអរអរគុណគុណចាស់ថេកណាមកជួបគុណចាស់គ្រូធំម្ដងគុណចាស់គ្រូ មកចូលមកក្រោយគណៈបានសួរនាំអំពីគុណចាស់ថេនឹង បានពាក់ព័ន្ធទៅនឹងការបួសរៀនដោយបណ្ឌិតបានជាប្រសង់យើងនឹងសម័យនេះវាត្រូវ បានធ្លាក់ចុះការបួសរៀននឹងហើយបួសលមលមមបានមកភាសាពីភាសាបួសរត់សឹកទៅអស់សឹកទៅរកការងារធ្វើដូចជាទៅរេងកោទៅអីហ្នឹងទៀនមានការ មានការភ័យព្រួយបារម្ភយ៉ាងណាដែរទៀនណាសូមនមស្ការ ប្រារតនត្រ័យដោយសេចក្តីគោរពនឹងដំណើរចូលមកយឺតតិចនេះមកខាងក្រោយអញ្ចឹងដែរត្រង់ចូលមកដល់ហានិភ័យនៃអ្នកបុរៀនអ្នកចូលបួសនិងអ្នកបុរៀនអ្នកបួសដើម្បីថែរក្សាបួសដើម្បីពង្រីកកណាស្រុកមករឿងហានិភ័យដែលខ្ញុំណាសម្លឹងមើលឃើញសម្លឹងឃើញយូរហើយហើយកម្មវិធីសម្ដែងបទធរទេសនាគឺបញ្យលពុទ្ធបរិស័ទ គ្រប់កម្មវិធីបន់ជាពិសេសនៅក្នុងកម្មវិធីនៅក្នុងវត្តហ្នឹងហើយតាមបណ្ដាញសង្គម Facebook ក៏បានលើកឡើងតែនេះគឺជាគេហៅថាវិបត្តិសង្គមនិយាយរួមមកមិនទៅដាក់កំហុសលើអ្នកណាទេវាជាលក្ខណៈវិបត្តិសង្គមហេតុម៉េចបានថាវិបត្តិសង្គមចំណុចដែលចំណាប់អារម្មណ៍ដូចជាលោកម្ចាស់អូនថេដែលលើកឡើងមិញហ្នឹងគឺជាហានិភ័យផ្នែកខាងវត្ថុសម្ភារៈណាវត្ថុសម្ភារៈអានឹងវាជាចំណែកមួយធំ ហើយចំណែកមួយទៀតហ្នឹងគឺវាធ្លាក់លើនៅលើគ្រួសារស្របមកគឺថាប្រសង់នៅក្នុងវត្តប្រជាអធិការក្តីប្រោទេសជាក្តីគណៈកម្មការគឺគ្រប់វត្តគេតែងតែខ្វល់ខ្វាយឃោសនាចលនាដើម្បីបានកូនខ្មែរនឹងយល់អំពីតម្លៃនៃណាក់បួសក្នុងពុទ្ធសាសនាហើយបានបញ្ជូនកូនចូលមកវត្តបួសគឺសកម្មភាពនឹងវត្តណាក៏គេបានធ្វើដែរប៉ុន្តែវាហានិភ័យសម្រាប់ ចំពោះឪពុកម្ដាយដែលគាត់មិនបានយល់ហេតុម៉េចដែលថាគាត់មិនបានយល់ចំណុចទី1គឺគាត់គាត់ត្រង់ស្ម័យដែលគាត់មិនបានសិក្សារៀនសូត្រទាំងផ្លូវធម៌ទាំងផ្លូវលោក គឺគាត់ខ្វះចំណែកខ្វះនេះបើអញ្ចឹងគឺត្រង់ចំណុចហ្នឹងហើយដែលឪពុកម្ដាយណាដែលដឹកនៅក្នុងត្រង់ចំណុចដែលខ្វះការសិក្សារៀនសូត្រហ្នឹងគឺគាត់សម្លឹងឃើញតែខាងវត្ថុសម្ភារៈហើយថាវត្ថុសម្ភារៈនិយមហ្នឹងក្របដណ្ដប់នៅលើស្មារតីរបស់គាត់អញ្ចឹងហើយគាត់មើលមិនឃើញទេ គិតឃើញតែធ្វើយ៉ាងណាឲ្យគ្រួសារខ្ញុំមានកណាធ្វើយកធ្វើយ៉ាងណាឲ្យគ្រួសារខ្ញុំមានអញ្ចឹងគឺបច្ចុប្បន្នភូមិណាដូចជាភូមិណាសម្លឹងការផ្ដល់ឱកាសឲ្យកូនសិក្សារៀនសូត្រមិនមែនបំណងថាឲ្យកូននឹងយល់ចេះដឹងទេបំណងរបស់គាត់គឺក្រុមហ៊ុនណា ក្រុមហ៊ុនដើម្បីបានថវិកាទំនុកបំរុងគ្រួសារណានេះចំណិចចំណិចធំរបស់គាត់កាលណាបើឪពុកម្ដាយគាត់សម្លឹងឃើញចំណិចធំ ឡើយនឹងជាធំគឺក្រថ្នាក់សង្គមណាក្រថ្នាក់សង្គមជាពិសេសគឺវត្តអារាមនឹងឯងដែលក្រថ្នាក់ទទួលត្រង់ចំណុចនឹងយ៉ាងហើយតួនាទីរបស់ប្រជាអធិការក្តីប្រោទេសជាក្តីគណៈកម្មការវត្តក្តីគ្រប់កម្មវិធីប័ណ្ណហើយនឹងថ្ងៃសិល តែងតែបញ្យលនៅត្រង់ចំណុចនេះឲ្យកត់យល់ឥឡូវសម្លឹងមើលទៅវត្តណាដូចជាវត្តណាទៅចង់ដូចគ្នា ដែលមានអ្នកចូលបួសគឺអ្នកបួសនឹងអាស្រ័យបានអ្នកអ្នកស្លាប់ ណាណាណាបួសណាដែលមានចូលបួសគឺអាស្រ័យអ្នកស្លាប់ប្រខ្មែរក្រមយើងគឺមានហៅថាពាក្យប្រពៃណីពាក្យនិយមប្រំប្រាតអគ្នានឹងថាបួសសងគុណយាយបួសសងគុណតាបួសសងគុណឪពុកម្ដាយណាបួសសងគុណក្មួយអ្នកស្លាប់ណាយ៉ាងហើយយើងបានចូលបួសនឹងតងណាដូចជាវត្តខ្ញុំកណាបតលអញ្ចឹងដូចជាពីឆ្នាំហ្នឹងទើបបានណាក់ បួសស្ម័គ្រចិត្តហ្នឹងគេថា1 2ហ្នឹងតែដល់បួសមុខភ្លើងបួសមុខភ្លើងច្រើនណានេះត្រង់ចំណុចហ្នឹងអញ្ចឹងយើងត្រូវសួរថាមូលហេតុអីថាមូលហេតុវត្ថុសម្ភារៈនិយមនេះឪពុកម្ដាយខ្លាចកូនក្រខ្លាចខ្លួនក្របើអញ្ចឹងទៅយកកម្លាំងកូនទៅទប់ទល់ជាមួយនឹងក្រុមហ៊ុននេះណោះអូនឹងគឺជាជារឿងពិតសូមកាត់ឡើយហ្នឹងគុណចាស់ អាហ្នឹងមកអំពីកតាដែលការចូលបួសរបស់យើងហ្នឹងវាបានធ្លាក់ចុះដោយសារតែដូចជាគុណចាស់បានលើកឡើងទៅបួសទៅបញ្ញាប់ទៅធ្វើការនៅក្រុមហ៊ុនអាហ្នឹងមកអំពីខ្សឹកទៅវិញហ្នឹងវាបួសមិនសូវបាន ផលយ៉ាងម៉េចបានទៅជាហោចទៅហោចទៅទៀតលេខនេះបបាក់បាក់ដោះស្រាយដែរឥឡូវយើងកំពុងមើលដូចជាដូចជា ប្រាជ្ញាខ្លះប្រោទេសញ្ញាខ្លះក៏បួសគិតរៀនចប់ហើយក៏បង្រៀនមួយឆ្នាំពីរឆ្នាំ ក៏នៅតែសម្លឹងឃើញនៅក្រុមហ៊ុននឹងដដែលណានៅសម្លឹងឃើញតាំងឯនឹងណាអញ្ចឹងហើយអ្វីដែលគ្រូចាគ្រូចាដែលជួយវត្តមួយឆ្នាំពីរឆ្នាំហើយនៅចូលក្រុមហ៊ុនអញ្ចឹងហើយចាប់ដើមឪពុកម្ដាយរបស់កុលបុត្រខ្មែរនឹងសម្លឹងឃើញសម្លឹងឃើញណោះចាអាចារ្យនឹងបោះជួយវត្តពីរបីឆ្នាំចេញមកបានអីក្រុមហ៊ុនដូចកូនឯងដែរហ្នឹងណាគិតមិនបានដឹងថាចំណេះដឹងនឹងហើយដែលយើងមិនប្រើប្រើការក៏ដោយមិនប្រើការក៏ដោយ ប៉ុន្តែចំណេះដឹងគឺត្រត្រង់នៅនៅគេហៅថាពលឹងជាតិណារួមមកថាចំណេះដឹងគឺត្រត្រង់ពលឹងជាតិព្រោះការចេះដឹងទៅដល់ណាគេមិនសាបសូន្យទេអ្វីដែលសាបសូន្យគឺម៉ែអូមើលមិនឃើញណែម៉ែអូមើលមិនឃើញមនុស្សចំណិចមនុស្សត្រង់នេះនឹងយើងតែយើងមើលមិនឃើញមើលមើលមិនឃើញក្នុងផ្ទៃមើលមិនឃើញទេណាណាមើលមិនឃើញទេចឹងហើយបានខ្ញុំម្ល៉េះតែលើកឡើងមកថាយើង សម្លឹងអ្វីមួយគឺយើងត្រូវយកផ្នែកអ៊ូខុងសម្លឹងក៏យកផ្នែកជ្រូកសម្លឹងណាណាហ្នឹងហើយអូខេផ្នែកអ៊ូខុងសម្លឹងឃើញបីសាច់ណាយ៉ាងហ្នឹងដល់ចឹងទៅវាចេះតែធ្លាក់តាមដល់ទៅទេណាកណាកណាណាមិនតយ៉ាងទៅរឿងរឿងអ៊ូខុងនេះគេលេងល្អដែរប៉ុន្តែភាគច្រើនគឺយើងមើលដឹងតែអាណាវ័យប្រកែអានោះឆ្នាល្អអញ្ចឹងតែដល់អត្តន័យគេបញ្យលយើងណាក់មើលហ្នឹង អ្នកមើលមើលអត់ឃើញអញ្ចឹងហើយដែលយើងថាសង្គមទោះបីជារឿងកតេសណាមួយគេអប់រំក៏នៅតែយើងមើលមិនយល់មកពីក៏មានចំណេះប៉ុន្តែសម្រាប់ឧទ្ទេសកាដែលគាត់ជួយរៀនចប់ហើយជួយបង្រៀនតាមវត្តទោះបីជាគាត់ទៅធ្វើជារោងចក្រក៏ដោយកម្មករក៏ដោយប៉ុន្តែគាត់មានចំណេះគាត់សម្រាប់សម្លឹងសម្លឹងមើលយល់តែគ្រាន់តែថាពេលវេលាដែលត្រូវទៅធ្វើការងារចឹងដើម្បីឧបត្ថម្ភសង្គមគ្រួសារគេហៅបញ្ហាកប៉ាល់ហ្នឹងបាទ ណាអញ្ចឹងទៅយើងយើងដូចយកកណាសួរមិនរួចឆ្លើយមួយរួចមែនតើកណាក៏ឆ្លើយមួយរួចដែរមកអំពីពេលបួសទៅដោយគុណចាស់បានលើកឡើងថា ដូចជាសឹកបួសរៀនរហូតដល់អាចារ្យហើយបើតែសឹកទៅវិញដោយការងារដូចគ្នាម្លោះហើយគេថាមិនបាច់បួសក៏បានដែរមើលទៅ បួសទៅដូចជាចេញមកដូចគ្នាណាតែអាហ្នឹងមានលក្ខណៈខុសគ្នាមិនដែរគុណចាស់ថេកណា អឺបើយើងនិយាយអំពីលក្ខណៈខុសទី1គឺបើដូចគ្រូនិយាយមិញហ្នឹងថាណាម្លេះឪពុកខ្លះមើលកូនចៅឃើញថាគ្រូចាហ្នឹងបួសអីសឹកចេញធ្វើការងាររោងចក្រអញ្ចឹងឯងកូនយើងមិនបាច់បួសដូចគេដូចឯងហ្នឹងអាហ្នឹងបើយើងនិយាយអំពីផ្លូវអឺសង្គមខាងក្រៅគឺដូចគ្នាប៉ុន្តែដូចជាព្រះអង្គគ្រូវត្តអូតាព្រះអង្គបាន មានកថាអីមិញអញ្ចឹងថាយើងត្រូវមានផ្នែកអុកខុងនិងផ្នែកជ្រូកខុសខុសគ្នាអញ្ចឹងណាអឺ ចំពោះអឺអត្តភាពជាគ្រូចាហ្នឹងណាឋានៈជាគ្រូចាគឺយើងបានរៀនសូត្រទី1បានរៀនសូត្រមានចំណេះដឹងណាតែយើងមានចំណេះដឹង គឺយើងមានទីពឹងសម្រាប់ខ្លួនយើងទី1ទី2គឺយើងបានចូលរួមស្នាដៃការពាររក្សានៅអត្តសញ្ញាណជាតិរបស់យើងណាទី3គឺយើង បានចូលរួមក្នុងការបួសរៀនថែរក្សានៅវត្តអារាមព្រះពុទ្ធសាសនា ចំពោះអ្នកដែលបានរៀនសូត្រមានចំណេះដឹងនឹងគឺជាផលប្រយោជន៍មួយ ហើយយើង បានបំពេញនៅទួនាទីរបស់យើង យើងជាកូនខ្មែរចេះអក្សរសាស្ត្រខ្មែរចេះ ភាសាខ្មែរខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា បានបួសបានរៀនបានចេះដឹងនឹងគឺជានាទីដែលយើងត្រូវទទួលបាទ ណាយើងបានបំពេញទូរទស្សន៍របស់យើងចំពោះអ្នកដែលបានបានបួសរៀនវិញដែលយើងគិតប្រយោជន៍ខាងក្រៅច្រើនគឺយើងទីមួយគឺយើងពុំសូវបានយល់អំពីព្រះពុទ្ធសាសនាបានបួសរៀនទី2គឺអសរសាស្ត្រខ្មែររបស់យើងយើងក៏មិនបានយល់មិនបានដឹងឧទាហរណ៍បើយើងមិនបានរៀនដល់យើងធ្វើកម្ពុជា យើងមិនចេះអានយើងសួរថាណាណាណាគឺជាជនជាតិអ៊ីថាខ្ញុំជនជាតិខ្មែរអមិនណាមិនចេះខ្មែរណា ចេះតែនិយាយតែមិនចេះវាអសរសាស្ត្រខ្មែរនឹងគឺជាហានិភ័យមួយជាគ្រោះថ្នាក់មួយចំពោះអ្នកដែលមិនបានរៀនតែអញ្ចឹងយើងគោបីមាន ថាថាគំនិតគិតឲ្យច្បាស់ធ្វើយ៉ាងណាគឺយើងបានមានកំណត់កើតមេជគុណខ្មែរហើយទី1ត្រូវនិយាយភាសាខ្មែរច្បាស់លាស់ទី2ចេះអក្សរសាស្ត្រខ្មែរទី3គឺបានបួសរៀនទោះបីបួសមិនបាន ធ្វើជាគ្រូចាស់ក៏ដោយសំខាន់គឺបួស ដើម្បីបានរៀនបានចេះដឹងណាឈ្មោះថាយើងបានចូលរួមចំណែកការពារធរសានៅព្រះពុទ្ធសាសនាធរសានៅជាតិរបស់ផងយើងនឹងគឺជាតម្លាយចិត្តគុណប្រយោជន៍មួយ សម្រាប់អ្នកដែលបានបុះរៀនក្រាអរគុណទានបានបកស្រាយល្អមែនទែនឥឡូវកណាបែជួបគុណចាស់គ្រូវិញថា ពាក្យខ្មែរយើងគុណចាស់គ្រូកណាឮសូថាគេហៅបុរោះទ្រូង5ហាត់ហ្នឹងអាហ្នឹងបើតាមមើលយើងគួរតែ គ្រប់5ហាត់ដែរទេទៀនកូនចាស់គ្រូអាចបញ្យល់បានទេថាតើបុព្វបរោះយើងឲ្យបរោះគ្រូដល់ទ្រូង5ហាត់ទៅគុណអាចយល់ខ្លះដែរទេបើតាមអាចបកស្រាយបានទេកណាដើមទ្រូង5ហាត់បើយើងនិយាយគឺវាមានអត្តន័យ2កណាយើងហៅថាអត្តន័យ3ក៏បាន2ក៏បានអញ្ចឹងដែរសម្ដៅត្រង់អត្តន័យទី1គឺសម្ដៅយក ណាក់បួសកណាសម្ដៅណាក់ណាដែលបានចូលបួសណាក់នោះហើយទើបហៅថាដើមទ្រូង5ហាត់ បើអញ្ចឹងហេតុម៉េចបានថាណាក់បួសដំទ្រូង5ហັດហើយណាក់មិនបួសចឹងណាក់មិនបួសគេធ្វើការលើណាក់បួសទៀតនេះចាំបែកវិញណាអញ្ចឹងទេគេថានៃខ្លះជានៃប្រៀបធៀបដើមទ្រូង5ហັດចំណុចទី1ហ្នឹងគឺសំដៅយកនៅវត្តប៉ុនទ្រូងរបស់យើងហ្នឹងគឺ5ហັດណាណាបើអញ្ចឹងទេក5ហັດហ្នឹងហើយគឺណាក់ដែលបានចូលបួសអញ្ចឹងទេយើងទាញថយក្រោយទៅឆ្ងាយបន្តិចពីដើមថាបើ កូនប្រុសទៅស្ដីដណ្ដឹងកូនស្រី គេបើយើងមិនបានពុតទេគឺគេមិនអោយទេណាគេមិនអោយកាលណាបានចូលពុតទៅគេអោយណាបើយើងឯងតាំងនេះនឹងឲ្យគេសម្ដៅយកនោះដើមទ្រូង5ហັດព្រោះថាណាបុះកាលសម័យនោះវត្តអារាមគឺជាមជ្ឈមណ្ឌលប្រមូលនៅចំណេះដឹងទូទៅទាំងចំណេះដឹងក្រហោះចំណេះដឹងខាងបព្វជិតដូចជាត្បាញចងំត្បាញត្រកត្បាញរឹតត្បាញនៀកជាលត្បាញឈ្នាងត្បាញអីគឺចេញពីវត្តទាំងអស់ អានោះគឺផ្នែកខាងការអានៅសាទុបកហើយបើខាងកសិករកសិករវិញធ្វើនំកលធ្វើគឺគ្រប់បែបសពយ៉ាង ខាងរបរស្រែគឺសិតតែចេញពីវត្តទាំងអស់មិនតែប៉ុណ្ណោះខាងអក្សរសាស្ត្រអក្សរសិល្ប៍ផ្នែកខាងសិក្សារៀនសូត្រចំណេះដឹងត្រត្រង់ថោះអាវិន័យគឺចេញពីវត្តទាំងអស់នេះហើយគឺថាដើមទ្រូង5ហាត់ហ្នឹងគឺចំណេះដឹងវាចេះគ្រប់អញ្ចឹងអញ្ចឹងហើយបានចូលស្ដីដណ្ដឹងកូនគេបានគេអោយណាមិនមែនទេថា ណាដែលបានចូលបួងហើយបានគេឲ្យកូនមិនមែនទេគឺប្រកាលសម័យនោះគឺសាលារៀន គឺនៅក្នុងវត្តនៅក្នុងវត្តណាគុណធម៌ណាគឺចំណេះគឺចេះគ្រប់ទាំងម្ដងហើយដល់ក្រោយមកហ្នឹងគឺបានសង្គមគេថាស្ងាត់សង្គ្រាមហ្នឹងបានរៀបចំបាន ស្រុកបូតត្រឹមត្រូវមកសាលារៀនក៏នាំចេញទៅក្រៅវត្តណានាំចេញទៅក្រៅវត្តបើអញ្ចឹងទៅកូនខ្មែរខ្លះគាត់បានចូលវត្តបួងគាត់រៀនកូនខ្មែរខ្លះមិនបានពោះទេទេចូលរៀនក្នុងវត្ត កូនខ្មែរខ្លះគឺរៀនសាលាខាងក្រៅប៉ុន្តែសាលាខាងក្រៅខ្លះក៏គេធ្វើច្រើនដូចជាណាក់បួសចឹងដែរគឺចំណិចដែលយើងថាណាខ្លះមិនបានបួសតែជាមានឧបនិស្ស័យជាមួយនឹងសាសនាទំនុកបំរុងហើយនឹងថែរក្សា ទំនៀមទម្លាប់ប្រពៃណីអក្សរសាស្ត្រថោអាវិន័យក៏គេមានគេមានជាហោហែចឹងដែរតែក្រំថាយើងខ្វះភេទណាក់បួសនៅយើងខ្វះភេទណាក់បួសមួយប៉ុណ្ណោះ តែទោះបីជាយ៉ាងណាក៏ដោយគឺដើមទ្រូង5ហាត់ហ្នឹងគឺសង្កត់ធ្ងន់ទៅលើទៅលើអ្នកបួសណាទៅលើអ្នកបួសដែលមានវត្តប័នវត្តប័នទ្រូងណាវត្តប័នទ្រូងបើ5ហាត់ហ្នឹងហើយបើនិយាយអំពីខាងក្រហោះយើងវិញ ខាងក្រហោះយើងបើនិយាយពីស្រីស្រីស្រីស្រីគឺគេមានអីស្រីស្រីគឺគេមានសបាយអាសបាយពីអានាគេអនសែងពីអានាគេណាតែពីនេះណាសបាយដណ្ដប់គេហ្នឹង ណាអាស្បាយដណ្ដប់ហ្នឹងថ្ងៃក្រោយក៏កន្លែងទៅជាកន្សែងពានាដែលយើងនិយាយចូលវត្តណាកន្សែងពានាបើយើងទៅកើស្ត្រីបើមានស្បាយហ្នឹងហើយរុំខ្លួនស្អាតណាស់យើងមើលក្មេងរបាំក្មេងអប្សរាស្បាយមួយហ្នឹងស្រីស្រីមនុស្សស្រីគឺបើអាក្រាតកាយគឺពិបាកមើលតែបើបានស្បាយមួយមករុំខ្លួនទៅជារចនាខ្លួនហ្នឹងឲ្យស្អាតវិញកថារចនារំលេចនៅសិល្បៈនៅក្នុងនៅក្នុងនោះ ណាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសិទ្ធត្រីគេមិនដែរមិនចាត់ជាដើមទ្រូង5ហាត់ដែរណាណាអញ្ចឹងត្រង់ចំណុចហ្នឹងដល់នៃនៃការថានៃភាពនិងនៃប្រយោលហ្នឹងដល់នៃប្រយោលគឺតែជាពាក្យកំ pl ែងមួយគេថាដើមទ្រូង5ហាត់គេវាស់គេវាស់បែបនេះណាក់បួសក៏បាន5ហាត់ណាក់មិនបួសក៏បាន5ហាត់ណាក់ចេះក៏5ហាត់ណាក់មិនចេះក៏5ហាត់បើអញ្ចឹងរបៀបគេវាស់ហ្នឹងគេគេវាស់អញ្ចេះគេវាស់ស្ទឹងអញ្ចឹង2ហាត់គេដាក់អញ្ចេះមក2ហាត់ហើយគេដាក់ស្ទឹងអញ្ចឹងមហាត់ទៀត វាគ្រប់5វាគ្រប់5អាហ្នឹងគឺក្រាន់ថាបញ្យលដើម្បីឲ្យងាយស្រួលថាដើមទ្រូងមិនបានវាស់5ហាត់5ហាត់បានអាហ្នឹងគឺរបៀបវាស់របស់បុរាណឲ្យយើងធ្វើការគិតពិចារណា ហើយបើនិយាយអំពីជាងឈើទៀតពីដើម គេគេមានម៉ែត្រគេមាននេះណាគេយកហាត់ហាត់របស់ជាងឈើហ្នឹងណាក៏នៅតែគេវាស់ជាមួយនឹងតែដដែល ណាអញ្ចឹងទៅអាហាត់របស់យើងគឺវាស់គ្រប់ វ៉ាកន្សែងវ៉ាដូចជារៀនគ្រូមិនអាគមគេថា គេមានសម្បត្តិសគេមិនដែលថា5ម៉ែត្រឬ2ម៉ែត្រគេថាសម្បត្តិ5ហັດយកនៅទៅសម្បត្តិ5ហັດដដែលណាបើយើងធ្វើຂ្នាតមួយហ្នឹងឲ្យយើងដឹងតម្លៃហ្នឹងបើនៅគេគេវងមកទំហឹងចេះទេណាមកពីពីកែងដល់ហើយនេះពេលកែងគេកែងមកដល់ចុងដៃគឺមហាត់មួយទៀតគេក្តាប់ដៃគេហាត់គេហៅហាត់ទៅហាត់ក្តាប់ណាមហាត់ក្តាប់ណាមហាត់លាអញ្ចឹងទៅអាស្រ័យទៅយើងណាក់វោះ ហើយយើងកំណត់យកក្តាប់ក៏បានលាលាក៏បានចឹងហើយគេឲ្យយើងឲ្យយើងយល់ហ្នឹងឲ្យយើងយល់អាប្រើរបៀបយើងវាស់ចឹងនឹងពីរបញ្ឈរពីរហើយដាក់ដៃមួយទៅវាស្ទឹងហើយបើអញ្ចឹងយើងមើលមកក្នុងខ្លួនរបស់យើងវាជា បញ្ញខណ្ឌណាវាជាបញ្ញខណ្ឌបើយើងនិយាយពីប្រាសាទរូបវាមានប្រាសាទប្រាណឯងតិចក្រមោះអណ្ដាតកាយហើយនឹងចាត់អញ្ចឹងគេឲ្យយើងសកលឲ្យនៅអំពីអបញ្ញខណ្ឌទៀតនិយាយពី អឺបូរាដំទ្រូង5ហាត់ហ្នឹងគឺសកលចរិនណាបើអញ្ចឹងបើចង់សកលដំទ្រូង5ហាត់លុះត្រាតែចូលបួសណាបួសហ្នឹងបានសិក្សារៀនសូត្រនៅធម៌អាវិន័យណាស៊ីចម្រើននៅក្នុងប្រាអភិធម្មនឹងឯងគឺជា5ហាត់អញ្ចឹងនិយាយពី5ហាត់ការលើកប្រៀបធៀបមក វាមិនដូចគ្នាទេវានៅលើកតាដែលបុគ្គលម្នាក់ម្នាក់អាចយល់ទៅតាមអាຂະຫນាត់នៃ5ហាត់នោះកណាចូលរួមប៉ុណ្ណេះកណាសូមអរគុណតែមានណាជួយបន្ថែមតើ ណាអរគុណចាបានបកស្រាយធំណាស់មុន16ណាណាបកស្រាយបានល្អទៀតណាកណាសូមអបអរសាទរនិងសូមអនុមោទនានៅការបកស្រាយប៉ុន្តែគុណចាស់កណាចង់មកជួបគុណចាស់ថេទៀតថាមានលក្ខណៈដោយគុណចាស់គ្រូលើកឡើងមិនថាពីមុនគេហៅអ្នកបួសរៀនគេគេទុកកូនឲ្យទៀតណាគេហៅបួសរៀន អ្នកបួសរៀនអ្នកធ្លាប់មានគុណធម៌ល្អគេហៅថាគេទុកកូនឲ្យតែឥឡូវសម័យឥឡូវគេទុកគេទុកឲ្យដែរទៀតណា អត់ដូចយើងអេតូវាវាស៊ីសងទៅលើគុណធម៌ទៅគ្រូស៊ីសងលើគុណធម៌បើយើងនិយាយពីដើមអតិពលចំពោះអ្នកបួសគឺអ្នកអតិពលណាប្រសងខ្មែរយើងអោយទៅលឺទៅបួសគឺ ដឹងថាមានចំណេះដឹងហើយគឺមានតម្លៃហើយហើយចឹងទេគេតែងតែប្រកបប្រកងទំនុកបំរុងគេទុកកូនអោយដល់ចំនួនសម័យនេះគឺវាថាសម័យរីកចម្រើនវាជឿនលឿនសម័យពេញនិយម ឧបករណ៍10វាវាវាអាចនឹងណូ3 4ដែរព្រោះมันมันទូទៅទាំងអស់ក៏มันសាប់ទាំងអស់ដែរវាណូខ្លះខ្លះចំនួនខ្លះខ្លះអញ្ចឹងអឺដូចគ្រូបានសួរមិញហ្នឹងថាបួសឲ្យទៅទុកកូនអោយទុកមកទុកកូនអោយដល់ហ្នឹងពោស៊ីសងទៅលើអបានិស័យស៊ីសងទៅលើ ព្រេងវាសនាដូចជាចាស់ចាស់ពីដើមគេថានុំមិនដែល ធំយ៉ាងនាយទេណែមិនដែលធំយ៉ាងនាយទេនុំហ្នឹងអញ្ចឹងតែម្ដាយឪពុកដាក់កន្លែងណាគឺកូនត្រូវអង្គុយកន្លែងនោះ ណាជួនកាលតោចាស់ចាស់ពីចំនួនមុនជួនកាលដល់ថ្ងៃកាយគុណកំឡោះគុណបងមិនស្គាល់គ្នាផងមិនស្គាល់មុខគ្នាផងហ្នឹងចឹងហើយដល់ចំនួននេះគឺម្ដាយឪពុកមិនស្គាល់គូភាសាវិញមិនស្គាល់គូភាសាហើយគូចៅវាស្គាល់គ្នាពីកាលមកអជួនកាលតរោស៊ីស្រុកឆ្ងាយចឹងទេខលមកបតាតាម៉ែម៉ែនៅតាយើងជួយរៀបចំបោះសម្អាតបន្ទប់កន្លែងណូតរំត្រោផងណាឲ្យអូបអូបតិច ថាកូនចង់មកលេងទេទឹកក្រោយគេជួយនិយាយកូនហើយម៉ែអ້ອຍទៅណាម៉ែតែជឹងជឹងតែម៉ែក៏មិនដឹងម៉ែអូបនៅថាកូននោះសខនេះវិញកាលប្រាប់មិនទៅណាបើគេចោះមកម៉ែអ້ອຍទៅណាតែជឹងនឹងតែវាវាដូចគ្រូនិយាយមិញថាគេទុកកូនអ້ອຍឬមិនទុកកូនអ້ອຍអាហ្នឹងវាជាបញ្ហាមួយដែលយើងដោះស្រាយមិនបានទេវាខុសជាងពីសម័យមុនសម័យមុនគឺអត់តែនំ គឺមិនអាចធំជាងនាលបានទេដល់លោកគឺនុំអាចធំជាងនាលស្ម័យមុនគឺម្ដាយឪពុកដាក់កូនកន្លែងណាគឺកូនត្រូវស្ដាប់បង្ខំត្រង់គួយកន្លែងនោះដល់សម័យនេះគឺកូនមានសិទ្ធមានអំណាចជាងម្ដាយឪពុកគឺអាចហៅថាអាចបង្វល់ម្ដាយឪពុកបានណាឲ្យរៀលតាមកូនបានដល់បើថាតាមយួនគឺយួនតាមចិនគឺចិនកន្លែងណាគឺម្ដាយឪពុកត្រូវតាមកន្លែងនោះហើយតាមតាមគឺអាចនឹងជួបជាក្រោះថ្នាក់បញ្ហា ធំដុំមួយសម្រាប់ក្នុងសង្គមគ្រួសារណាកណា អរគុណណាស់កណ្ដាលតែនិយាយលេងក្នុងចំណុចហ្នឹងទេ តាមពិតយើងមិនគួរលំជជែកទេប៉ុន្តែគាត់ថាកណ្ដាលចង់ឲ្យតម្លៃតើគុណចាស់គ្រូកណ្ដាលចង់ឲ្យគុណចាស់ឲ្យតម្លៃទៅលើ ការសិក្សាអប់រំផ្នែកពុទ្ធសាសនា ដែល ធ្វើឲ្យមនុស្សមានគុណធម៌ហ្នឹងហើយធ្វើយ៉ាងណា ដើម្បីឲ្យមានឬគុណចាស់បានលើកឡើងថាបុរសទ្រង់5ហាត់នោះឲ្យមាន ឡើងវិញតើគុណចាស់មាន ការផ្ដោតអារម្មណ៍ពយល់យ៉ាងណាដែរទេ សូមសូមអញ្ចឹងសូមដើម្បីលើកឡើងដើម្បីអូមកឡើងទៅអាទ្រូង5ហាត់មកវិញទៀតដើមទ្រូង5ហាត់បើនិយាយពីចង់លើកសទួយ បរោះដើមទ្រូង5ហាត់ឲ្យបានដូចដើមអានេះគឺវាចូលនៅលើប្រសង់នៅលើប្រសង់គ្រប់វត្តទាំងអស់យើងត្រូវរកវិធី ណា បញ្យលឪពុក ម្ដាយរបស់កុលបុត្រខ្មែរនឹងឲ្យយល់ណា វាសំខាន់វាសំខាន់ត្រង់នេះយើងត្រូវបញ្យល់ហើយតែយើងបញ្យល់យើងមានកម្មវិធីខ្លះដែលយើងត្រូវបញ្យល់កណាសម័យបច្ចុប្បន្នអ្វីដែលយើងបញ្យល់ច្រើនគឺទៅបន្សពថ្មែក្រមយើងគឺកម្មវិធីបន្សពច្រើនដល់ណាណាបន្សពបើអញ្ចឹងការបញ្យល់ហ្នឹងក៏តាក់ទងអំពីបន្សពហ្នឹងឯងហើយបើធម្មកថាណាដែលចំណុចទី1គឺហ៊ានចំណុចទី2ធម្មកថាជាប្រោទេសចា ប្រជាអធិការនឹងបើកសឹកឲ្យនិយាយទេណាវាវាតាក់តងវែងឆ្ងាយណាស់ណាបើយើងនិយាយចំណិចតែមួយ ថាបញ្យលឲ្យម៉ែអូយល់ឥឡូវហ្នឹងវាមិនគ្រប់គ្រាន់ទេគឺនៅក្នុងប្រទេសក្នុងទៀតនៅប្រទេសក្នុងជួនកាលទៅនៅត្រង់យើងនិយាយទៅដូចជាវាប៉ះចលខ្លះអញ្ចឹងណាប្រឧទេសចាលោកមានសមត្ថភាពអាចបញ្យលបានតែប្រាប្រាឧទេសចាហ្នឹងក៏លោកអត់ហ៊ានទេខ្លាចចៅអធិការ ណាទោះស៊ីសល់លើប្រយោជន៍ភាពទៀតអូអូមានចំណិចនឹងដែរណាហើយនៅលើគុណគុណធម៌របស់ធម្មកទឹកនឹងក្របដណ្ដប់នៅលើពុទ្ធបរិស័ទបានច្រើនទៀតអានឹងបានយើងអាចបញ្យល់បានប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺការសន្ទនានៅថ្ងៃនេះក៏សំណុំពរធម្មកទឹកថ្មីចាយក៏ដោយកុំភ្លេចអំពីការអប់រំឪពុកម្ដាយឲ្យយល់អំពីតម្លៃណាក់បួសកូនឲ្យកូនជួបបួសណាដូចជាកណាលើកឡើងមកអញ្ចឹង គឺចេះក៏ដោយមិនចេះក៏ដោយបួកក៏ដោយមិនបួកក៏ដោយនៅតែរោងចក្រដូចគ្នាពលករដូចគ្នាប៉ុន្តែយើងត្រូវដឹងថាមួយជាពលករមានផ្នែកអ៊ូខុងមួយជា ពលករមានផ្នែក ជ្រូកណែអូអូនៅត្រង់យ៉ាងនេះហ្នឹងអញ្ចឹងត្រូវទេពិចារគ្រប់ព្រះអង្គដែលកំពុងបួកក្តីសក្ខីក្តីក៏អស់សង្ឃឹមយើងបានបំពេញតបកិច្ចរបស់យើងចំពោះជាតិហើយចំពោះជីវិតខ្លួនឯងយើងបានរួចរាល់ហើយអញ្ចឹង កណាក៏មិនដឹងថាត្រូវធ្វើវិធីណាដែរគឺមានតែសំណុំពរធម្មកតិគ្រប់ប្រងគ្រប់ក្រែទាំងអស់ជួយបញ្យលយើងនិយាយរឿងអ៊ីមដឹងប៉ុន្តែប៉ុន្តែដល់ពេលជិតចប់ហ្នឹងគេហៅថាបើកកងកញ្ចក់10នាទីអញ្ចឹងដើម្បីអូសទាញអំពីសង្គមហ្នឹងឲ្យគាត់យល់អំពីសង្គមកណាដូចជាកាលថ្ងៃពេញបោអកហ្នឹងកណានិយាយគេហៅថាចម្រោះថយចម្រោះតែម្ដងវីដេអូកណាមានដាក់ក្នុង Facebook ដែលនិយាយអំពីអប់រំអំពីពាក្យកបឿងពាក្យបថាសម្បែងពីពាក្យពាក្យគ្រប់យ៉ាងដែរតែរឿងជីកដីជីកដីស្រះគូអាចង្គៀងគុំតំណាងឲ្យប្រកាយព្រឹកហើយអាពាក្យថាព្រឹក គឺលើកឡើងខ្ញុំមកពញ្ញលទាំងអស់បើសិនបើខ្មែរយើងយកចិត្តទុកដាក់មានមនសិការយកចិត្តទុកស្ដាប់ស្ដាប់យើងនឹងយល់បាន ហើយកាលណាបើយកបានហើយអ្នកណាដែលមិនបានឲ្យកូនពោះគឺអ្នកនោះវិបដិសារីតែម្ដងបើសិនបើយើងអាចយកហើយតាមដានស្ដាប់តែត្រង់ចំណុចមួយខ្មែរក្រមយើងមិនសូវជួយចិត្តស្ដាប់ថោណាអាហ្នឹងមកពាក្យអីទៀតមិនបានរៀនមិនបានរៀនអាហ្នឹងវាវាវានៅអញ្ចឹងវានៅក្នុងថាត្រង់ចំណុចមួយគេហៅថា ការនិយម ដូចជាយើងធ្វើបាញ់យើងបាញ់កថានាទាន យើងអញ្ជើញភ្ញៀវមកពេលព្រឹកកម្មវិធីទេសនាពេលយប់ឡែងនឹងហើយឡែងយើងវាពិបាកក្នុងការស្ដាប់ធម៌ទេសនាដល់ឧទាហរណ៍ដូចជានៅភ្នំពេញអញ្ចឹងកម្មវិធីបានគេប៉ុណ្ណាមិនដឹងទេប៉ុន្តែគេអញ្ជើញចូលរួមកម្មវិធីបានក្នុង ពេលនោះឧទាហរណ៍ថាម៉ោង8សម្ដែងបទធម៌ទេសនាពិតបើឯសាប្រមាណដែលគេអញ្ជើញប្រមាណនោះប្រមាណ50 60 100ណា200ណាហ្នឹងគឺត្រូវមកទាំងអស់ ស្ដាប់ធររួចហើយបាន ទទួលអាហារជាខាងក្រោយនេះកម្មវិធីបានគេអញ្ចឹងបានគេមានឱកាសសម្ដែងបទពយលពុទ្ធបាយស័តហើយពុទ្ធបាយស័តអ្នក ណាក៏គេតែងតែចុះជប់បាននឹងញឹកញយឲ្យទៅលើបានគឺគេចង់ស្ដាប់ធម៌ទេសនាតែដល់យើងណាបានគឺម៉ោង8ចប់ម៉ោង11បានភ្ញៀវមកអានោះគេហៅវិបត្តិសង្គមយើងរកកែវមិនរួចតែដល់ពេលយប់យើងបានតែប្រហែលណាក់ យាយយាយចាស់ចាស់បានទៅយាយចាស់ចាស់ឡើយនេះក៏មានស្លាទៀតគេមានស្លាអប់ព្រំគ្រូស្លាអប់ព្រំណាយើងមានស្លាអប់ព្រំណាមួយយើងប្រជាពលរដ្ឋរបស់ យើង មិននិយមចូលចិត្តស្ដាប់ធัวផងហើយវាមកពីពីដើមមកវាមិនសូវបាន បណ្ដោះគំនិតឲ្យស្ដាប់ធัวម្ល៉េះហើយយើងបាត់ថាហ្នឹង កូនចាស់ថេបើតាមការធ្លាក់ចុះការបួសរៀនហ្នឹងបើតាមមើលវាយើងអត់មានមូលដ្ឋានគ្រឹះរបស់យើងទៀតណាឧទាហរណ៍ដូចគុណចាស់សារលើកឡើងមកពីយើងមិនបានអប់រំសិក្សាអប់រំផ្នែកពីក្រមឡើងទៅប្រជាប្រដ្ឋយើងក៏អត់បានរៀនសូត្រម្ល៉េះហើយមិនទៅឲ្យម្លាយនេះការសិក្សារៀនសូត្រផ្នែកខាងភាសាខ្មែរយើងតើគុណចាស់មាន ការបញ្យល់យ៉ាងណាដែរអំពីការធ្លាក់ចុះបណ្ដាលមកអំពីការមិនមានភូលមូលដ្ឋានគ្រឹះទេណា ចឹងណាបើយើងគិតថាការឆ្លាក់ចង់វាវាកើតឡើងបើយើង គិតគឺបញ្ហាធំហ្នឹងណាណាដែលគេគិតថានឹងអ៊ីណាភាគច្រើនណាធ្លាប់លឺដែរគេថារៀនខ្មែរគឺ ប្រើការមិនកើតគ្រូក៏ធ្លាប់លឺកណាក៏ធ្លាប់លឺប៉ុន្តែគេមិនបានគិតថារៀនខ្មែរ ដើម្បីថែរក្សានៅនៅវត្តអារាមយើងក៏បីគិតមួយផ្នែកធំវត្តគឺជាដង្ហើមរបស់ជាតិ បើសិនណាគ្មានវត្តគឺជាតិយើងសាប់សូន្យយើងវត្តនឹងជាតិទៅពឹងប្រែគ្នាទៅវិញទៅមកចំពោះណាដែលមានការគិតដូចនេះហើយយើងមានគំនិតជាបែបអវិជ្ជមានណាថារៀនខ្មែរគឺគ្មានប្រយោជន៍រៀនខ្មែរគឺធ្វើការអ្វីមិនកើតយើងមិនបានគិតថារៀនខ្មែរដើម្បីបន្ត បន្តឲ្យយកការពុទ្ធសាសនាបន្តនៅជាតិមាតុភូមិរបស់យើងហើយវាជាក្រថ្នាក់មួយសម្រាប់ គ្រូចៅតិកាជាក្រោះថ្នាក់មួយសម្រាប់ម្ដាយឪពុកជាក្រោះថ្នាក់មួយសម្រាប់យុវជនចំនួនក្រោយកាលណាបើយើងមិនបានរៀនចៅតិកាមិនបានខុសស្នាមមិនបាន ដឹកនាំម្ដាយឪពុកមិនបានណែនាំកូនហើយយុវជនយុវនារីមិនបានគិតបញ្ហាការងាររៀនសូត្រទេ យើងសិបគប់ខាងក្រៅមនោគមសង្គមខាងក្រៅគេដឹកនាំយើងយូយូយូថាអារម្មណ៍គំនិតអារម្មណ៍របស់យើងគឺអស់សកលបំផុត ហើយអស់សកលអំពីជាតិរបស់ខ្លួនឯងហើយយើងគ្រូគិតថាអាឡូគឺទីណាក៏ដូចជាទីណាបើចូលទៅក្នុង សង្គមគឺនិយាយភាសាគេច្រើនជាងភាសាឯងណាដោយអាស្រ័យអ្វីដោយអាស្រ័យយើងមិនបានរៀនតែកាលណាយើងមិនបានរៀនទេ ភាសារបស់យើងពិតជាសាបសូន្យដូចជា ប្រាអនុខុនសុតកោព្រះអង្គក៏បានថ្លែងដែរកាលឆ្នាំ2015 ព្រះអង្គថា no cap ប្រតិបត្តិគឺមានបេជនជាតិជនជាតិវៀតណាមជនជាតិចិនជនជាតិខ្មែរអើយមាន3ភាសា ភាសាខ្មែរភាសាចិនភាសាវៀតណាមអនាគតអាចនឹងមាន3ជនជាតិតែ4ភាសាភាសាខ្មែរភាសាចិនភាសាវៀតណាមភាសាកាឡាយមួយទៀត4ភាសាណានេះគឺជាក្រោះថ្នាក់មួយសម្រាប់ខ្មែរយើងដែលមិនបានចូលមករៀនអក្សរសាស្ត្រខ្មែរ ណាអញ្ចឹងសូមអំពាវនាវដល់ព្រះអង្គគ្រូចៅតកាឬថ្នាក់ដឹកនាំជាប្រឧទានសច្ចាប្រសង់ដែលយើងមានទួនាទីជាអ្នកឃោសនាគឺដឹកនាំអាណាព្យាបាលម្ដាយឪពុកធ្វើយ៉ាងណា បង្កលក្ខណៈឲ្យកូនចៅជួបមករៀនសូត្រតែកាលណាយើងរៀនសូត្រយើងចូលជិតស្និទ្ធជាមួយវត្តគឺយើងបានស្គាល់តម្លៃខ្លឹមសារនៃពុទ្ធសាសនា យើង បានស្គាល់តម្លៃ ណារបស់ជាតិខ្មែរយើងណាមកវិទ្យាបានសិក្សារៀនសូត្រអក្សរសាស្ត្របានសកលនៅវប្បធម៌អរិយធម៌ទំនៀមទម្លាប់ប្រពៃណីកាលណាយើងបានសកលហើយគំនិតគាត់ដកចប់យើងមានការចប់ចម្ប៉ះចំពោះជាតិចំពោះសាសនា កាលណាយើងមានចិត្តចប់ចម្ប៉ះគឺយើងស្រឡាញ់នឹកឃើញស្រឡាញ់ជាតិសាសនាបើយើងមិនបានរៀនទេគិតហើយហើយណាមិនរៀនណាសោះខ្មែររៀនមានប្រយោជន៍ វាប្រើការមិនកើតបើតាមយើងគិតអញ្ចឹងណាអញ្ចឹងគឺជាការគិតបែបអវិជ្ជមានហើយនាំឲ្យកើតនៅក្របថ្នាក់ជាហានិភ័យធ្វើឲ្យចិត្តរបស់យើងសាបសូន្យបានកណាកណាអូអានឹងវាមានការព្រួយបារម្ភមែនទែនបើគុណចាស់លើកឡើងអញ្ចឹងលក្ខណៈថាការមិនអោយតម្លៃអាហ្នឹងមកអំពីមិនគុណចាស់គ្រូដូចជាគុណចាស់ថេលើកឡើងមិញថា រៀនហើយដូចជាគ្មានបានប្រយោជន៍អីអញ្ចឹងណាតើគុណចាស់អាចពយល់យ៉ាងណា ដើម្បីឲ្យឲ្យឃើញប្រយោជន៍ទៀតដើម្បីឃើញថាដូចជាគុណចាស់បានលើកឡើងថាតើយើងរៀនបើយើងដឹងជាតិកំណត់របស់យើងតើដើម្បីឲ្យគាត់យល់តើយើងកណាចិត្តចង់ឲ្យគាត់យល់តើគិតធ្វើម៉េចឲ្យយល់ទៀតសំណួរចម្លើយកដៅតវិលចុះវិលឡើងដូចជាដដែលដដែលណាដដែលណាចេះឆ្ងល់ណាចេះថាវារួមមក ត្រង់ឲ្យចម្លើយហ្នឹងកណាព្យាយាមឆ្លើយយូរហើយពីឆ្នាំ2000 2005មកគឺកណាសកម្មភាព សកម្មភាពនៅក្នុងភូមិហើយក្រោយមកសកម្មភាពតាមពុទ្ធតាមកម្មវិធីបិណ្ឌបិណ្ឌសពណាបានទៅត្រាវនោះដល់លឹងណាត្រង់ត្រង់ត្រង់ចំណិចយើងគឺវិលទៅនៅរឿងធម្មកថាហើយនឹងគ្រូបង្រៀននឹងឯងក្តានឹងថ្ងៃសិលឥឡូវយើងដាក់ចំនួនសួរថា នៅក្នុងកម្ពុជាក្រមយើងនឹងមាន462វ៉ាត់61វ៉ាត់461វ៉ាត់យើងថាពុទ្ធបរិស័ទជាទំនៀមទម្លាប់ប្រពៃណីគឺថ្ងៃសិលទៅវត្តមួយខែ4សិលហើយវត្តណាខ្លះដែលមានកម្មវិធីទេសនានៅថ្ងៃសិលនោះគ្រាន់តែយើងដាក់សំណួរសួរប៉ុណ្្នឹងគឺជាងបាកណ្ដាលដែលឆ្លើយមិនចេញក្រាប្រកម្មវិធី ដែលភាកច្រើនហ្នឹងគឺពុទ្ធបរិស័ទយកបាយមកវត្តនមស្ការសមាធិសិលឧត្តមយ៉ាងកេងចប់រឿងចប់រឿងទៅផ្ទះវាក្រោះថ្នាក់នៅក្រោះថ្នាក់នៅត្រង់លេហ្នឹងណាដែលពុទ្ធបរិស័ទយកបាយមកកំប្រងមកហើយគិតក៏មានបានអ្វីទៅតាសោះកណាហើយគិតក្រានដោយគិតសង្ឃឹមខុសថាថ្ងៃនេះគឺគិតបានមកវត្តសួរតើបានមកវត្តបានអីខ្លះសួរតើមានអ្នកណាហ៊ានឆ្លើយទេអត់ ក្រានដឹងថាបានមកវត្តទេឧទ្ទិសកុសលជូនទៅដល់យាយតាដូនតាយើងហើយអ្នកណាទៅដឹងថាដូនតាយើងទទួលអានបាយយើងត្រង់នៅចំណិចនឹងកាលណាបើគ្រប់វត្តទាំងអស់បង្កើតនៅកម្មវិធីសម្ដែងពធទេសនាបញ្ញលពុទ្ធបរិស័ទជារៀងរាល់ថ្ងៃសិលហើយធម្មកថានឹងត្រូវជំនាញទៀតអានឹងមនុស្សនៅត្រង់ឯហ្នឹងដែលយើងចង់ឲ្យគាត់យល់បើអញ្ចឹងទេកាលណាបើគាត់ចង់ឲ្យគាត់យល់ហ្នឹងគឺយើងត្រូវស្មើស្មៃនៅត្រង់ចំណិច ដែលយើងមាន3ហ្នឹងគេថាអង្គអំបោរបស់ភាសាអំបោអំបោរបស់ភាសាហ្នឹងគឺវាមាន3ទី1គេហៅថារូបសាស្ត្រទី2សរសាស្ត្រទី3និខនសាស្ត្រឥឡូវនិយាយពីរូបសាស្ត្រវិញឲ្យយើងសកលតាខ្លួនយើងជានរណានេះរូបរបស់យើងមានរូបនេះឲ្យសកលខ្លួនយើងជានរណា ពាក្យខ្មែរពាក្យអប់រំគេថាទស្សនារបស់ខ្មែរយើងថា កាលណាបើយើងសកលខ្លួនយើងជានរណាទៅចិត្តគំនិតរបស់យើងរឿងប៉ឹងហើយច្បាស់ឡោះណាតែបើយើងមិនសកលខ្លួនយើងជានរណាសួរតើគាត់បានអីណារឿងប៉ឹងបើអញ្ចឹងទេចង់ឲ្យកូនចូលបួសបន្តិចទេបន្តិចបើគិតថាឲ្យកូនចូលបួសរៀនតម្រាំចប់ថ្នាក់នៅខេត្តយើង7ឆ្នាំតែបើគិតទុក7ឆ្នាំឲ្យកូនខ្ញុំទៅធ្វើរោងចក្រតើបានប្រមាណលានណាបើអញ្ចឹងទេអាដំណើរគិតរបស់គាត់នឹងពងទៅថ្លឹង វិលចុះវិលឡើងវិលចុះវិលឡើងសម្រាប់ឲ្យកូនទៅរៀនឲ្យកូនទៅរៀនដើម្បីធ្វើរោងចក្រតែគិតឃើញឯណោះភាកច្រើនគិតអញ្ចឹងតែម្ដងណាណាបើអញ្ចឹងត្រង់ត្រង់ចំណុចហ្នឹងហើយយើងត្រូវរកវិធីណានៅគ្រប់កម្មវិធីបន្តទាំងអស់ចំណុចទី1ចំណុចទី2ទៅតាមកម្មវិធីដែលយើងជួបជុំគ្នាឆ្លៀតឱកាសនិយាយឆ្លៀតឱកាសនិយាយថាថាប្រុសបានមួយយកមួយកុំចាំដល់ជួបជុំគ្នានិយាយអានឹងក៏ពិបាកដែរណា បើអញ្ចឹងទេឲ្យគាត់យល់អំពីរូបស័ព្ទឲ្យយល់រូបស័ព្ទពីរូបខ្លួនឯងហើយនឹងយល់រូបស័ព្ទអំពីវត្តអារាមតើវត្តអារាមបានផ្ដល់ផលប្រយោជន៍អ្វីដល់ដល់ប្រជាជនខ្មែរយើងខ្លះអានឹងក៏ជារូបស័ព្ទដែរបញ្យល់ឲ្យគាត់យល់អំពីរូបសាស្ត្រតាមទំនៀមទម្លាប់កម្មវិធីបੰតាមភូមិស្រុកហើយនឹងកម្មវិធីអាភិមង្គលអាភិវិភិមង្គលការឲ្យយល់អំពីកម្មវិធីបੰកថាឲ្យយល់អំពីកម្មវិធីបੰអស់កំបុក ហើយនឹងបានចូលឆ្នាំឥឡូវយើងសួរបានទាំងអស់មើលតើកូនខ្មែរយើងគិតជ្រលអាប្រហែលណាបានវិសាខបូជាបានមៀកបូជាសួរគិតជ្រលបានណាអញ្ចឹងរូបសាស្ត្រត្រង់រូបសាស្ត្រគឺកូនខ្មែរយើងយល់បានតិចឡើយនឹងជាវិបត្តិហើយបើយើងថាហេតុម៉េចបានយល់បានតិចគ្រប់វត្តដែលយើងធ្វើនឹងបានតិចពេកយើងធ្វើបានតិចពេកក្នុងខេត្តហ្នឹងឥឡូវយើងសួរសួរមកចាទេសួរសួរមកយើងសំដែងថងឲ្យសិលបានបានវត្ត ដែលវកណាមែនណាវកណាវកផ្សេងកណាមិនដឹងចំណែកវកណាមានកណានេះកណាអោយសួរក្នុងខេតកណាដឹងតែវកផ្សេងមានហើយដូចជាវកនោះដូងមានហើយមានគាត់ថា143វ៉ាត់ហ្នឹងមិនបានផាំងដាក់ទេតែបាន43វ៉ាត់ដែរនោះ100វ៉ាត់តាមមានរូនេះវាបាត់វាបាត់សង្គមយើងត្រង់ហ្នឹងសំបីតែប្រសក់យកបាយ1វ៉ាត់ហ្នឹងយើងអត់ដឹងដែរមិនដឹងថាហេតុម៉េចអានោះមិនយកបាយ1វ៉ាត់អឺ ប្រកិតឆ្លើយមិនបានអ្វីដែលគាត់ឆ្លើយមិនបានមកអំពីមកដល់វត្តយើងមិនព្រមបញ្យល់អានេះវាជាវិបត្តិរបស់សង្គ្រេតមួយដែរណាកណាតែសូមអធិស្ឋានដែរមិនមែនដាក់កំហុសលើព្រះអង្គណាទេគ្រាន់តែថាឆ្លើយទៅតាតាមសំណួរឆ្លើយតាមសំណួរដើម្បីយើងរកកន្លឹះត្រង់ឯហ្នឹងគឺយើងត្រូវអោយគាត់ត្រូវបញ្យល់អោយគាត់យល់អំពីរូបសាស្ត្រណាកាលណាបើគាត់យល់រូបសាស្ត្រហើយត្រូវឈានចូលទៅដល់សរសាស្ត្រ សរសាគឺតម្លៃនៃភាសាដែលយើងនិយាយនេះអ្វីដែលយើងនិយាយបានគឺចេញមកពីរូបសាស្ត្រគឺការទៅសិក្សារៀនសូត្រកកកកងនេះណាកណាកិតចេះច្បាស់អំពីអក្សរសាស្ត្រហើយរូបសាស្ត្រអស់នោះហើយកិតនឹងមានគំនិតមួយប្រងថេរសានៅសរសាស្ត្រដែលសូសៀងសំនៀងដែលយើងនិយាយចំណេះសម្រាប់តាក់តងគ្នាបើអញ្ចឹងទេខាងខាងសិស្សសាលាសិស្សសាលាកាត់នៅសាលាហ្នឹង គិតនិយាយយួនសាស្លាខ្លះគិតមកដល់តាគិតណូតែយួនដែរទៀតសាស្លាខ្លះគិតក៏ប្រុងដែរគិតចេញមកគិតនិយាយខ្មែរអានឹងសាស្លាខ្លះកន្លាយទៀត4ភាសាផងសាស្លាខ្លះកន្លាយទៀត4ភាសាអញ្ចឹងវាជាវិបត្តិដែរអញ្ចឹងតែទោះបីជាយ៉ាងណាក៏ដោយក៏យើងនៅតែខំប្រឹងយើងនៅតែខំប្រឹងបានបានទៅរួចបើយើងបណ្ដោយតែហើយចុះបើវិញអញ្ចឹងទៅអូទៅជុំទៅបណ្ដោយយ៉ាងណាយ៉ាងណាចុះទៅតាមគ្នា ឡើយនឹងហើយបានវិជាវិបត្តិរបស់សង្គមឥឡូវយើងបោះក្រោយថយមកវិញនិយាយអំពីប្រាវិន័យដូចជាប្រាអណនហ្នឹងបើនៅសម័យយើងហ្នឹងគេហៅថាប្រាអណនហ្នឹងគឺជាមនុស្សបេះបួយឲ្យតែឃើញខនតិចទូលមានប្រាក់ឲ្យតែឃើញខនតិចទូលប្រាក់ឲ្យឃើញខនតិចទូលប្រាក់ហេតុម៉េចបានប្រាអណនតែអញ្ចឹងមកប្រាណននឹងគឺបារម្ភខ្លាចថោអាវិន័យរបស់ព្រះសម្មាសម្ពុទ្ធនឹងគឺ ជ្រុលទៅតាមមនុស្សអស់ទាំងនោះ ណាទូពួកតាមអាឡាជីនោះបើយើងតួនាទីរបស់ប្រាណន្តបើមិននិយាយត្របាត់ទុកគាត់ប្រាណន្តខ្លាចអាបាត់ទុកគាត់ប៉ុន្តែមនុស្សយើងគិតអត់យល់គិតអត់យល់ដូចកណ្ដាលណាអ្នកណានិយាយខ្លាំងគេថាយេមនុស្សនៅបេះបួយណាអត់ទៅរឿងអ៊ីនតិចទូលអ៊ីនតិចទូលគេណាចឹងទៅយើងណាក៏ខ្លាចគេអាគេនិយាយចឹងទៅគេនិយាយខុសនៅតែខ្លាចគេទៀតយើងខ្លួនឯងនិយាយត្រង់សោះ ប៉ុន្តែមិនតស៊ូបែរជារៀបទៅតាមណាខ້ອຍបាទនៅតែយើងក៏មិនមិនតាន់រឿងបាំងបាទណាយ៉ាទេក្រាណានោះខ្លាចការរិះគន់អំពីចន់មួយចំនួនតែសម្រាប់ខ្ញុំណាអត់ខ្វល់ទេសំខាន់ខ្ញុំកណាជាអ្នកនិយាយគេជាអ្នកស្ដាប់អ្វីដែលខ្ញុំនិយាយគឺនិយាយហើយរឿងគេស្ដាប់មិនដាច់គឺរឿងរបស់គេណានេះបើអញ្ចឹងត្រង់ចំណុចកាលណាបើយើងយល់បញ្យល់ឲ្យគេសកលអំពីរូបសាស្ត្រហើយនឹងសរសាស្ត្រ និខនសាស្ត្រគឺគេនឹងយល់យល់ទៅតាមរូបស័ព្ទនីមួយនីមួយដែលលើកឡើងមកព្រះសម្មាសម្ពុទ្ធព្រះអង្គក៏បានលើកឡើងដែរថាមនាលភិក្ខុទាំងឡាយសម្មាទិដ្ឋិតាំងនៅបានតងយកនៅបច្ច័យពីរយ៉ាង ទី1បរតោខោសៈទី2យោនិសោមនសិការៈស្ដាប់គេហើយនឹងយកទៅត្រេះរិះពិចារណាគិតតើត្រូវឬក៏ខុសបានអនុវត្តជាខាងក្រោយបើតែយើងឥឡូូវយើងមើលណាក់ចូលចិត្តស្ដាប់បានបាទ បើថាបើកពងបើកអំភ្លេគឺចម្រៀងមិនដែលឮថាបើកពងបើកនេះតាមតាឮថតទេសនាហ្នឹងកម្រណាតិចដែរលបស្ដាប់តិចតិចឮតែគ្រួសារឯងតែបើចម្រៀងគឺបើកលឺឆ្លងភូមិនឹងដល់ហើយចាពេលគិនបិចណាណាឥឡូវឲ្យគុណចាស់ទេគុណផងគុណចាស់ទេបើតាមគុណចាស់គ្រូលោកបានលើកឡើងបំបញ្ញមិញហាក់ដូចជាវត្តទាំងឡាយដែលមាននៅ ក្នុងអឺ នៅក្នុងស្រុកយើងនៅកម្ពុជាក្រនរបស់យើងហាក់ដូចជាមិនសូវបានសម្ដែងធัวបញ្យលប្រាប់អីអញ្ចឹង អាហ្នឹងសិតតែប្រសងលោកតបតែបួសបាន2 3ឆ្នាំពីបីភាសាឡើងធ្វើចៅអធិការអស់ហើយគុណចាស់មិនតន់ចេះអីសោះឥឡូវគុណចាស់ទេមានអីគួរជាផោះតាង ថា គួរតែមានធម្មទេសនាកើតអីទេចាដូចជាព្រះអង្គគ្រូវត្តអូតាព្រះអង្គបាន មានកថាអីមិញយើងថា អ្វីក៏ដោយបើមានកម្មវិធីត្រូវតែយើងចេះឆ្លៀតចិត្តឱកាសណាយើងទេសនាបន្ទាន នីមួយៗយើងជាឱកាសក្នុងការដឹកនាំយើងពីបញ្ហាសង្គមដឹកនាំប្រសងពូរៀនដូចជាខ្ញុំកណាអញ្ចឹងខ្ញុំកណាបថក៏ដូចនេះដែរកាលណាបើមានអឺ កម្មវិធីបនទានម្ដងម្កាលឬក៏មានណាដែលគេមកមិនទេសនាម្ដងម្កាលខ្ញុំមិនណាមិនទៅទេកាលណាបើទេសថោឲ្យអង្គតែនេះភាសាបច្ចប់ លើកអំពីបញ្ហាសង្គមមកភាសាបច្ចប់ដើម្បីយើងបំផុសអារម្មណ៍របស់ពុទ្ធបរិស័ទឲ្យគាត់ងាក់មកសម្លឹងមើលការបួសរៀនរបស់ព្រះសង្ឃណោះដឹកនាំឲ្យកូនចៅមកបួសរៀនដូចជាវត្តខ្ញុំកណាថ្ងៃមុនយើងក្នុងវត្តធ្លាប់តែមានព្រះសង្ឃ60 70ព្រះអង្គហើយដល់កន្លងហើយហ្នឹងគឺថ្ងៃសិលហ្នឹង សង្ឃមន្តឆាន់អស់ខ្លះហើយមន្ត្រៀនសកលអស់ខ្លះនៅតែ7 8អង្គខ្ញុំកណាក៏សួរយាយតាដែរចង់សួរអារម្មណ៍គាត់ទេថាយាយតាពុទ្ធបរិស័ទយើងគិតមើលបើសិនណាអនាគតវត្តយើងលោកប្រសងទៅប៉ុណ្្នឹងយាយតាគិតយ៉ាងណាតែយាយតាត្រូវចាំដល់គ្មានប្រសងគឺយាយតាត្រូវបាត់បង់គ្រប់យ៉ាងទាំងអស់តាតាខ្លះគាត់អន់មុខចូលគាត់ដឹកគីសង្វេកចឹងយើងត្រូវគិតពីហានិភ័យទៅថ្ងៃក្រោយមកពីវត្តយើងធ្លាប់មានប្រសងបុះរៀនច្រើន ណា50 70អង្គដល់ថ្ងៃហ្នឹងគឺនៅអត់ដល់6 7អង្គហើយស្ងាត់ជ្រងំតែម្ដងអញ្ចឹងពេលគាត់អត់គាត់ដឹងអញ្ចឹងគាត់មានសេចក្តីតក់ស្លុតដែរហើយអញ្ចឹងនិយាយតាគ្រូគិតឲ្យច្បាស់ត្រូដឹកនាំកូនចៅជួយមកបឹះវាបានច្រើនហើយយើងត្រូងាកបែសម្លឹងមើលការបឹះរៀនរបស់ព្រះសង្ឃអើយបំផុសចលនាហមីហមែនកូនចៅផ្នែកជួយបឹះរៀនអញ្ចឹងប្រចៅទៅការតាមដាវត្តដូចជាព្រះអង្គគ្រូហេងមិញអញ្ចឹងវា ក្រោះថ្នាក់ដែរចំពោះយើងមិនបានសិក្សារៀនសូត្រយើងមិនមានចំណេះចេះដឹងអត់ថាទូលំទូលាយកាលណាយើងមិនមានចំណេះទូលំទូលាយទេគំនិតក្នុងការចលនាក្នុងការដឹកនាំរបស់យើងដែលទទួលបន្ទុកជាចាតការគឺវាថនខ្សោយកាលណាបើថនខ្សោយទេវត្តរបស់យើង គឺមានប្រសងបោះរៀនកាលណាមានប្រសងបោះរៀនសាលារៀនរបស់យើងក៏មិនបានបើកពុតបោសាក៏មិនបានជួយជ្រុំជ្រែងកិច្ចការងារវត្តអញ្ចឹងកូនចៅខ្មែរទាំងអស់ក៏មិនសូវស្គាល់វត្តដែរកាលណាបើមិនស្គាល់វត្តវត្តរបស់យើងកាលណាទៅជាវត្តសាប់សូនណាណាវត្តសាប់សូនអញ្ចឹងវាជាគ្រោះថ្នាក់មួយសម្រាប់ព្រះអង្គខ្លះដែលបានបួសរៀនហើយមានវសាខ្ចីខ្ចីត្រឹមតែ ពី3ប្រវត្តិសាស្ត្រ4 5ប្រវត្តិសាស្ត្រឬក៏បានបោះរៀនតិចតួចហើយយើងឡើងទទួលនាទីទទួលបន្ទុកជាអ្នកដឹកនាំគឺអាចជាក្រថ្នាក់មួយធំដុំអញ្ចឹងសំខាន់យើងត្រូវប្រឹងបោះរៀនឲ្យបាន ចំណេះដឹងទូលំទូលាយណាហើយយើងមានការដកពិសោធន៍បានច្រើនក្នុងការ ដឹកនាំទេតាពុទ្ធបរិស័ទដឹកនាំកូនចៅសិក្សារៀនសូត្រណាណា កណាបែមកមកមើល comment មួយទៀតណាញោមសារីណាធ្វើសើងសារីគាត់ចូលក្នុង comment ភាសាយួនភាសាវៀតណាមកណាអត់ចេះអានទៀតអញជួយអានទេផងបងអង្គទេណាណានៅក្នុង comment ណាទៀតកណាកណាមើលមកទៀតមានមានមានមានតែទូរស័ព្ទមួយទៀតអានទេកណាកណាមិនគ្រូអឺគុណចាស់មើលមើលមកអាចជួយអានផង là cái xây ý đà án mà niệm vừa lớn này tiền à, cho các sư biết tu đạo Phật Khmer lúc ông tưởng tỏ Khmer gọi là ông Túc Chân còn sống các nhà sư tu hành huy hoàng xuất sắc ngài ông đã bị bắt bỏ tù Việt Nam ngài từ từ sau đó đến nay tôi chưa được xuất sắc tóm lại người tu từ 3 năm trở lên mới biết tôi một năm chứ chưa biết gì chữ Khmer do mình ở dưới lãnh đạo Việt Nam pháp luật nhà nước Việt Nam không nâng cấp tôn trọng chữ Khmer làm được lương một đất nước Campuchia Crom hiện nay gọi là đất nước Việt Nam tại sao nhà chùa Khmer cũng có chữ Việt Nam ngược lại các chùa Việt Nam không thấy chữ Khmer một chữ nào xin báo cho các nhà chùa được biết rõ <laughs> <laughs> cho xong đẻ xích ở đây ពេញចាត់ថាយើងពីបញ្ហាការបួសរៀនរបស់ព្រះសង្ឃយើង ថាខ្លះទៅបួសទាំង3ភាសាខ្ញុំថាបួស UV បួស PBK បួស3ភាសាក៏យើងមិនតាន់សូវដឹងច្បាស់ពីបញ្ហាអក្សរសាស្ត្រការសិក្សារៀនសូត្របើយើងគិតជុំមែនពី3ភាសាមិនថាចេះអ៊ីទេមិនថាប្រើការបានស្អីទេណាអញ្ចឹងកណាថារបួសអាន7 8ភាសាណាឬ4 10 20ភាសាណោះអានឹងយើងអាចកលាជាអ្នកដឹកនាំបានហើយគាត់ក៏សម្ដែងសេចក្តីថា អំពីបញ្ហាការសិក្សារៀនសូត្រនោះដែលគេមិនបានយកចាត់ទុកដាក់ចំពោះការសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរណាដូចគេនិយាយអ៊ីគេថាអ៊ីវៀតណាមហ្វាប់លឹកញ៉ានវៀតណាមខុងនិងកាប់ទ្រង់ត្រង់ជើខ្មែរគេថាខាងរដ្ឋបាលវៀតណាមមិនបង្កលក្ខណៈឲ្យបាន សិក្សារៀនសូត្រសោះខ្មែរឲ្យបានទូលំទូលាយយើងមិនបង្កលក្ខណៈអញ្ចឹងឲ្យកូនខ្មែរក្រមរៀនសូត្រសោះសោះខ្មែរបានច្រើនអញ្ចឹងណា ហើយបើលោកវត្តតាមបណ្ដាវត្តខ្មែរខ្លះឃើញដាក់អក្សរវៀតណាមប៉ុន្តែតាមបណ្ដាវត្តដែលនៅវៀតណាមនៅអ៊ីខ្លះខ្លះជាងមិនសូវឃើញមានអក្សរខ្មែរណាហ្នឹងគាត់ចង់សំដែងសេចក្តីមិនគ្រប់ត្រូលខ្លះជាងចង់ឲ្យគេ លើកទួយវិស័យសិក្សាអក្សរសាស្ត្រខ្មែរបានទូលំទូលាយធ្វើយ៉ាងម៉េចគឺចៅខ្មែរយើងបានសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរបានច្រើនណា អឺគុណចាស់គ្រូអរគុណគុណចាស់ថេឥឡូវជួបគុណចាស់គ្រូជួយបញ្យល់ថាតើយើង ជាប្រសង់ហ្នឹងគួរតែក្នុងវត្តយើង គួរតែបញ្ចេញ នៅអត្តសញ្ញាណរបស់យើងភាសាខ្មែរនៅបានច្រើនតែគុណចាស់គ្រូក្នុងវត្តហ្នឹងរាល់ថ្ងៃមានបញ្ចេញជាអក្សរខ្មែរយ៉ាងដែរទេណាបញ្ចេញជាអក្សរខ្មែរចង់និយាយថាម៉េច ចង់និយាយថាគាត់សួរក្នុងនៅក្នុងសំណួរគាត់ថាក្នុងវត្តខ្លះអត់មានឃើញសោះខ្មែរយួនទេណាគេថាសោះយួនតាមវត្តបើតែបើនិយាយពី តាមវត្តយើងតូនមានអក្សរខ្មែរហើយណាអ្វីដែលគាត់ចង់និយាយហ្នឹងប្រហែលជាគាត់ចង់និយាយថាឲ្យមានអក្សរខ្មែរហ្នឹងគឺតាមក្រសួងតាមឲ្យមានអក្សរខ្មែរនឹងគាត់ចង់សម្ដែងតាមទីផ្សារតាមទីប៉ែតសេចក្តីខំត្រខ្មែរយើងណាហើយ ចង់ឲ្យស្នើឲ្យខាងរដ្ឋបាលវៀតណាមគេជួយលើកស្ទួយនៅវិស័យសិក្សាសាស្ត្រសាស្ត្រខ្មែរឲ្យទូលំទូលាយបន្តិចហើយតិចថាតាមវត្តខ្មែរខ្លះដាក់អក្សរយួនតាមបណ្ដាអង្គការឬតាមវត្តយួនខ្លះវាមិនឃើញដាក់អក្សរខ្មែរនឹងវាជាអាចជាបញ្ហាច្រើនបែបយ៉ាងដែរគ្រូយើងក៏មិនអាចបន្ទោសបានដែរមកពីខ្លះតោមានយើងបើយើងពីផ្លោធ្វើប៉ុនណាធ្វើប៉ុនសុនទៀនមាន ខាងជនជាតិវៀតណាមឡើយគេធ្វើបន់ធ្វើអីចឹងណាហើយកសាងបន្ទប់ទឹកឬក៏កសាងខាងនេះខាងនោះអញ្ចឹងគេមិនចេះខ្មែរគេស្នើសុំដាក់សវៀតណាមអញ្ចឹងណាណាអពុយមានមួយចំនួនខ្លះដែរយើងក៏មិនអាចប្រកែកបានទេក្នុងពីមានម្ចាស់កសាងខ្លះគេធ្វើយើងសរសេរឈ្មោះឲ្យគេបានហើយចំពោះម្ចាស់កសាងវៀតណាមខ្លះគេកសាងដែរយើងមកដាក់គឺវាវាវាអាចជាបញ្ហាមួយហ្នឹងណាពិបាកអញ្ចឹងថាយើងរឹសអើងអញ្ចឹងអាហ្នឹងយើងគិតខាងនេះពួកបនសុនទៀនទេ ចនាតែបើយើងនិយាយគិតអំពីបុព្វមូលកថាគឺអសរសាស្ត្រខ្មែររបស់យើងគឺកន្លែងណាក៏ត្រូវតែដាក់ត្រូវតែមានទាំងអស់ហ្នឹងមកពីវិជ្ជាពលឹងរបស់យើងហើយកណាអូខេហ្នឹងហើយឥឡូវលោកអានហ្នឹងគាត់ថាខ្មែរកម្ពុជាក្រមយើងបើមិនរើសទេរើសម្រាស់ទេ គឺបានត្រឹមតែបាត់ទឹកបាត់ដី បាត់ពូជសាសប៉ុណ្ណោះ ព្រោះយួនកាន់តែច្រើនខ្មែរកាន់តែមានការងារធ្វើព្រោះតាមការងារធ្វើ ទឹកដីខ្មែរកាន់តែលក់ឲ្យយួន ហើយបើយួបើខ្មែរមិនរើបំរាស់ទេយួនតើតើខ្មែរមានឯករាជ្យពីណាហើយមិនឯករាជ្យតើធ្វើដោយបណ្ដេចអាមេរិកចម្រើនអាហ្នឹងអឺគាត់ចាស់ បើតាមនេះទៅយើងគួរតែបញ្យល់គាត់យ៉ាងនេះពីព្រោះការបាត់បង់ដោយគាត់ចាប់បើនិយាយទៅវាវាមិនមែនជាកំហុសរបស់គេទាំងស្រុងដែរវាជាកំហុសរបស់យើងរបស់យើងណាកំហុសរបស់យើងហើយខ្មែរយើងភ័យច្រើនជាងអ្វីដែលកំពុងមាន យើងមិនប្រឹងទៅរក្សាទេចាំដល់បាត់បង់តោទើបយើងក៏សេចក្តីស្ដាយក្រោយកណានោះវាជាកំហុសរបស់ខ្មែរយើងណាបើយើងបើយើងដឹងយ៉ាងនឹងហើយយើងត្រូវ ចេះភ្ញាក់រលឹកស្មារតីឡើងខំប្រឹងប្រែងសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរណែនាំគូនចៅបានបួសបានរៀនកាលណាបានពោះបានរៀនជើបានសិក្សាសាស្ត្រសាស្ត្រខ្មែរច្រើនខ្មែរយើងមិនសាប់សូន្យទេបញ្ហាទី1បញ្ហាទី2ឲ្យរឿងលប់ទឹកលប់ដីអូគឺជាមិនមែនកំហុសរបស់គេទេជាកំហុសរបស់យើង ជាងសំដាំមិនមែនថាខែក្រោយកណាបែបណាបែបណាណានឹងតែតាមទស្សនៈណាយកថារោស៊ីបែបណាក៏ដោយគុំលុកដី យើងលុកដីគឺប្រហែលថ្ងៃក្រោយណាមកពីកូនចៅយើងគេថាកើតចំណេកដី គឺតែលុកឃើញបាក់ទីមកបើយើងរកស៊ីលុកដីដីវាឡែងតែទី1យើង មានជំងឺឈឺដំកាត់ទីថលសតនឹងលុកបានបើគ្រួសារយើងមានជីវភាពគ្រប់គ្រាន់រស់ធម្មតាបានគឺមិនចាំបាច់គុំលុកអីដីទឹកគឺណាគុំហ្នឹងមកពីគេក៏មិនមកអង្វរកឲ្យយើងដែរមកពីយើងចង់បានឃើញដីមានតម្លៃយើងលុក ណាដីតែឡុកហើយទិញពិបាកទិញណាឡុកវាស្រួលតែទីខ្មែរយើងយើងគេថាអីយួនដេញខ្មែរខ្មែរដេញខ្មោចណាយើងណាអត់តែមានដីលើតម្លៃតិចយើងចង់តែឡុកនឹងជាក្រោះថ្នាក់មួយសម្រាប់ខ្មែរយើងកន្លែងណាដែលមានអឺអត់ថាមានមុខដីស្រួលរកស៊ីហ្នឹងខ្មែរយើងល្អហើយហើយសុខចិត្តទៅនូវែលចាណាហើយ ថ្ងៃ4 10 20ឆ្នាំក្រោយជីមកកាត់មកស្ទឹងយើងឃើញថាយួនពេញពេញរបស់ផ្លូវខាងថ្នល់ខាងភាសាគេឃើញថាយួនតែដីខ្មែរសោះនឹងវាជាកំហុសរបស់យើងសូមប្រាថ្នាត្រឹមត្រូវទេយ៉ាងណាក៏ដោយសូមគុំលុកដីព្រោះវាលែងទៅយើងឈឺដោះស្រាយមិនបានបើទីត្រង់លុកបានតែបើសិនណាជាភាពយើងធូរធារគ្រប់ក្រលមុំស៊ីយើងគុំលុកអីទុកចែកកូនចោលថ្ងៃក្រោយណាតែយើងលុកដីឲ្យគេគឺយើងត្រូវចាញ់គេហើយណាត្រូវហើយ អរគុណណាស់ទៀនហ្នឹងឯការបកស្រាយអរគុណចាស់ទទួលយកបានពីព្រោះប្រជាពលរដ្ឋរបស់យើងកុំអោយលក់ដីឲ្យសោះពីព្រោះលក់ដីហ្នឹងដោយគុណចាស់ថាមិនងាយទិញមកវិញ បាន ទេតើលក់ហើយអស់ហើយហើយដូច្នេះយើងខំខំព្យាយាមកុំអោយលក់កុំអោយលក់ដីទិញដែកទេលក់ដីទិញដែកយ៉ាងអូខេអរគុណណាស់ទៀនអរគុណកាសចង្ពីព្រះអង្គដែលបាន ចូលមកក្នុងកម្មវិធីបកស្រាយមានអត្ថន័យល្អណាអរគុណមែនទែនក្នុងការជួយបកស្រាយចម្ងល់សំណួររបស់គណៈបានឆ្លើយបានព្រោះល្អគណៈសូមអរគុណហើយពេលវេលាក៏ល្មមសំគួរ1ម៉ោងទៀតណាអរគុណច្រើនប្រគិនពរអរគុណចាស់ទាំងពីរព្រះអង្គមានសុខភាពល្អហើយនឹងសន្យាថាមានពេលនឹងបានជួបគ្នាជាបន្តទៀតណា អរគុណច្រើនសូមជួបតែនឹងពិតពោតម្លៃបុព្វកាស្នាយនាបានដោយសេចក្តីសូមផ្សាយគុំលានិងសូមចម្រើនពរលាបាទសុខសប្បាយសំណាងល្អបាទ